ថ្ងៃនេះនាងខ្ញុំ បានមកបង្ហាញពីរបៀបធ្វើជ្រក់រសក់ដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាបងប្អូនក៏អាចធ្វើទុកញ៉ាំយកមកផ្ទាប់ឬក៏អែបជាមួយនឹងមុខម្ហូបផ្សេងផ្សេង ដើម្បីកុំឲ្យតលាន់ណាបងប្អូន តោះបងប្អូនយើងទៅធ្វើទឹក ដើម្បីត្រាំតសក់របស់យើង ដំបូងខ្ញុំប្រើស្ករត្នោតកូរឲ្យរាងក្រហមបន្តិចចំពោះការកូរស្ករនេះយើងអត់ចាំបាច់យកឲ្យក្រហមដូចខដូចអីទេបងប្អូនយើងគ្រាន់តែកូរឲ្យរាងក្រហមបន្តិចដើម្បីយើងយកពណ៌រាងស្អាតណាបងប្អូន ហើយបន្តមកខ្ញុំបន្ថែមជាមួយនឹងអំបិលបន្ទាប់ពីបន្ថែមអំបិលហើយខ្ញុំថែមប៊ីចេងបន្តិច នៅពេលដែលទឹកពុះបងប្អូនអាចភ្លក់មើលបន្តិចគឺយើងអាចប្រើរសជាតិបែបផ្អែមហើយប្រៃបែបស្រាឡមឡមទេបងប្អូនកុំយកប្រៃដិតណាពីព្រោះជ្រក់ទៅសក់នៅ ពេលដែលយើងយក ទឹកដែលប្រៃពេកវាធ្វើឲ្យជ្រក់របស់យើងនឹងវាបឺតជាតិប្រៃចូលទៅក្នុងត្រសក់រៀងខ្លាំងនៅពេលដែលអញ្ចឹងត្រសក់របស់យើងនឹងគឺថារៀងប្រៃដិតវាអត់សូវមានរសជាតិឆ្ងាញ់ទេបងប្អូន អញ្ចឹងហើយយើងយករសជាតិបែបស្រាលប្រៃឡំឡំតិចតិចទៅបានហើយផ្អែមតិចតិចទៅគឺថាជ្រក់សក់របស់យើងនឹងពេលដែលជូរទៅគឺថាឆ្ងាញ់តែម្ដងហើយបងប្អូនមិនបាច់ថែមគ្រឿងអីច្រើនទេបើបងប្អូនញ៉ាំប៊ីចេងគ្រាន់តែថែមប៊ីចេងលួចស្ករបន្តិចទៀតហាន់ម្ទេសថែមនឹងគឺថាឆ្ងាញ់តែម្ដង ចំពោះការដែលរៀបទៅសក់យើងរៀបបែបនេះបងប្អូនហើយយើងបន្ថែមខ្ទឹមសបន្តិចដើម្បីឲ្យវាឈ្ងុយនៅក្នុងជ្រក់ទៅសក់របស់យើងហើយខ្ទឹមសហ្នឹងនៅពេលដែលជ្រក់ទៅសក់ជូរបើបងប្អូនចូលចិត្តញ៉ាំក៏អាចញ៉ាំបានដែរហើយយើងបន្ថែមម្ទេសពីលើនឹងទៀតចំពោះការដាំទឹកនេះ នៅពេលដែលទឹកពុះហើយបងប្អូនអាចទុកបន្តិចសិន អាចទុករយៈពេលត្រឹម10នាទីអីចឹងទៅវាត្រជាក់មកល្មមហើយបងប្អូនយកមកចាក់ពីលើបែបនេះហើយចាក់ហើយក៏អត់តាន់ឲ្យគ្របដែរណាបងប្អូនយើងទុកឲ្យត្រជាក់តែម្ដងយើងអាចថាបើបងប្អូនធ្វើពីព្រឹកចឹងទុកដល់ល្ងាចអីចឹងទៅត្រជាក់បានល្អទៅយើងគ្របគម្របនោះបើសិនជាបងប្អូនធ្វើយប់ឡើងបងប្អូនអាចទុកដល់ព្រឹកចឹងទៅចាំគ្របអញ្ចឹងហើយធ្វើឲ្យជ្រក់របស់យើងស្រួយបានល្អហើយមិនរលួយទៅសក់ផងដែរ ចំពោះការធ្វើជ្រក់សសក់នេះបើសិនជាបងប្អូនចង់បន្ថែមមមាញក៏បងប្អូនអាចដាក់បានដែរនៅពេលដែលជ្រក់ហ្នឹងបងប្អូនអាចលាយជាមួយគ្នាបានរសជាតិទឹករបស់ជ្រក់ហ្នឹងអាចយកប្រហែលនឹងសសក់នឹងបានដូចគ្នាហើយបើសិនជាបងប្អូនអត់មានមមាញទេបងប្អូនចង់ញ៉ាំជាមួយនឹងសណ្ដែកបណ្ដោះឬក៏ ផ្កាស្នោអីចឹងណាអញ្ចឹងបងប្អូនអាចទុកជ្រក់នឹងមួយយប់ឬក៏ពីរយប់ចឹងហើយមើលទៅចិត្តជូរហើយបងប្អូនអាចបន្ថែមផ្កាស្នោនិងត្រសក់នឹងទុកតែមួយយប់អីចឹងទៀតទៅគឺថាជ្រក់របស់បងប្អូននឹងគឺថាឆ្ងាញ់តែម្ដង ប៉ុន្តែខ្ញុំថ្ងៃនេះខ្ញុំអត់បានបន្ថែមទេបងប្អូនខ្ញុំដាក់ទឹកស្តក់តែមួយមុខទេហើយឃើញថាខ្ញុំទុករយៈពេល2យប់ហើយដោយសារខ្ញុំធ្វើអត់ទៅប្រៃខ្លាំងហើយមេឃក៏ក្តៅដែររដូវកាលនេះទៅពេលអញ្ចឹងជ្រក់របស់យើងក៏ឆាប់ជូរអញ្ចឹងហើយឥឡូវនេះដល់ពេលខ្ញុំយកមកញ៉ាំហើយបងប្អូនអញ្ចឹងខ្ញុំមាននៅត្រីរបស់ខ្ញុំគឺត្រីត្អោនហើយខ្ញុំបំពងវាឲ្យឆ្អិនមកដើម្បីយកមកផ្គប់ជាមួយនឹងជ្រក់របស់ខ្ញុំ អរគុណបងប្អូនដែលបានជួយ like page របស់ខ្ញុំហើយបើសិនជាមានបងប្អូនមួយចំនួនដែលគាត់អត់តាមបាន like page របស់ខ្ញុំទេកុំភ្លេចជួយ like page របស់ខ្ញុំផងណាហើយចំពោះជ្រក់ខ្ញុំនៅពេលដែលជូរខ្ញុំលាយបែបនេះបងប្អូនខ្ញុំហាន់ចំណិតបែបនេះហើយម្ទេសដែលយើងយកទៅធ្វើជ្រក់ហ្នឹងខ្ញុំយកមកហាន់ដូចគ្នាហាន់អញ្ចឹងហើយយើងយកទៅដាក់លាយទៅ ខ្ញុំបន្ថែមជាមួយនឹងប៊ីចេងបន្តិចហើយនឹងស្ករសបន្តិចរួចហើយយើងច្របល់ចូលគ្នាឲ្យសព្វទៅគឺថាឆ្ងាញ់តែម្ដង រសជាតិគឺថាត្រូវ ចិត្តរបស់ខ្ញុំ តែម្ដង ចំពោះជ្រក់របស់យើង យើងអាចញ៉ាំបានជាមួយនឹងម្ហូបច្រើនមុខ មែនតើបងប្អូនចំពោះជ្រក់នេះណាវា គឺថាយើងអាចញ៉ាំជាមួយនឹងខក៏បាន ជួយអត់ឲ្យទ្លាន់ហើយយើងញ៉ាំជាមួយនឹងសម្លផ្សេងផ្សេងត្រីអាំងត្រីចៀនអីចឹងទៅ គឺសាច់ចៀនអីចឹងទៅគឺថាបាន ច្រើនមុខតែម្ដងហើយងាយស្រួលមែនទេនៅក្នុងការចម្អិនបើសិនជាបងប្អូនចូលចិត្តញ៉ាំបងប្អូនមិនបាច់ទិញគេទេយើងគ្រាន់តែទិញក្តាប់ត្រសក់មកយើងធ្វើដោយខ្លួនឯងហើយយើងទុកក្នុងទូទឹកកកក៏អាចទុករយៈពេលដល់មួយខែឯណោះបងប្អូន ជឿជាក់ថាបងប្អូនប្រកាសជាធ្លាប់ធ្វើជ្រក់តាមរបៀបបងប្អូនរៀងរៀងខ្លួនហើយក៏ជឿជាក់ថាបងប្អូនប្រកាសជាចេះធ្វើគ្រប់គ្រប់គ្នាផងដែរអញ្ចឹងហើយបើសិនជាបងប្អូនមានរបៀបធ្វើបែបណាហើយមានរសជាតិបែបណាឬក៏បងប្អូនខ្លះក៏ថាធ្វើដែរតែមិនតាន់បានល្អអញ្ចឹងណាក៏អាចងាកមកមើលវិធីធ្វើរបស់ខ្ញុំ ហើយបើសិនជាមានចម្ងល់ឬក៏ចង់សួរអីបងប្អូនអាច comment នៅ ខាងក្រោមវីដេអូរបស់ខ្ញុំបាន